បទភ្លេងនិពន្ធថ្មីរបស់ផលិតកម្មសាន់ដេពីកំពូលតារាចម្រៀងខេមរៈស្រីមុន ស្រាបៀរកម្ពុជាស្រាបៀរជាតិមោទនភាពជាតិ